ទះពរដ្ឋជិត20ខ្នងត្រូវខ្យល់កន្ត្រាក់បំផ្លាញក្នុងស្រុកចំនួន2នៃខេត្តបាត់ដំបង ស្លាក Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកផ្ទះប្រជាពលរដ្ឋចំនួន19ខ្នងត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងមូលដ្ឋានស្រុកបាវលនិងស្រុករតនមណ្ឌលនៃខេត្តបាត់ដំបងនារយៈពេល2ថ្ងៃចុងក្រោយនេះសមត្ថកិច្ចបានឲ្យដឹងថាហេតុការខ្យល់កន្ត្រាក់ដួលរលំផ្ទះប្រជាពល រដ្ឋនេះបានកាត់ឡើងចំនួន2ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី20និងថ្ងៃទី21ខែមីនា ឆ្នាំ2023ដោយករណីទី1កាត់ឡើងក្នុងភូមិសាស្ត្រភូមិបឹងអរិយនិងភូមិបឹងសង្កែស្ថិតក្នុងឃុំអំពិល5ដើម ស្រុកបវលនៅវេលាម៉ោង17:15នាទីថ្ងៃទី21ដែលបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន13ខ្នងក្នុងនោះខូចខាតស្រាលចំនួន8ខ្នងនិងខូចខាតបា កដំបូលទាំងស្រុងចំនួន5ខ្នងដែលសំណាងល្អមិនបណ្ដាលឲ្យ មានមនុស្សរងគ្រោះនោះឡើយដោយឡែកករណីទី2បានកើតឡើងកាលពីរសៀលថ្ងៃទី20ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌលធ្វើឲ្យប៉ះពាល់ភូមិចំនួន2ក្នុងឃុំរស្មីសង្ហាមានភូមិបាដាក់ត្បូង និងភូមិអូឃ្មុំខូចខាតផ្ទះចំនួន6ខ្នងរបោកដំបូលនិងជញ្ជាំងអស់តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយក្រោយការ